សូមស្គាល់ក្លិនអើយឃើញស្គាល់ក្លិន កែសសូបឹងស្រូបស្រង់មាឆ្អិនមិនស្គប់ចិនឡាលំជ្រៃជ្រួតជ្រាបគុណព្រាបសូរិយា សូមយកកែសាក្រាលក្រោមរំខាស្ដាប់លេងជីវិតរូបបងខ្វាំងភ្នែក បែកទៀតជួលអើយទៀតជួលជួបកែបណ្ដូលតាគោលដងទៅលើម៉ែជួងចិត្តលោកកៃលីងចត់ខ្លាយជាផ្អែមឆ្អិតទឹកមុនអមរិទ្ធរៀបដឹកជួនស្រីក្នុងរាត្រីកា រាលដែលកៅសំរាំក្រាបសូមក៏ជ័យកាខ្ទុំយំសោបោកខ្លួនក្នុងបឹងអើយអើយក្នុងបឹងអង្គបរំពឹងញ៉ាពីងតាមជ្រឹងហាជ្រែករាត្រីប្រាំប្រោះណា

ហិតទាំងក្តីធ្ងន់មិនមែនស្រាលត្រង់លើកំរាលដែលក្រាលសូមរាំក្រាលសូមបូជាកាកទុំយំសោបើខ្លួនក្នុងបឹងអើយឃើញក្នុងបឹងអង្វររំពឹងពីតាមជ្រឹងហាជ្រែករាត្រី ប្រណាចិនដាប្រណេដល់យកកាព្រៃទៅដាក់ជាតិបីក្នុង